រឿងព្រះនាងសក់សនៅក្នុងរាជវាំងមួយមានព្រះនាងមួយអង្គមានសម្រស់យ៉ាងស្រស់ស្អាតដាច់គេ ថ្ងៃមួយព្រះនាង បានទៅលេងសួននៅ ក្រោយរាជវាំងព្រះនាងក៏បានតតកុលាបក្រហមមួយតងអូកុលាបនេះពិតជាស្អាតខ្លាំងណាស់ខ្ញុំដកវាសិន បន្ទាប់ពីដកកុលាបនេះហើយសក់របស់ទ្រង់ក៏ប្រែក្លាយទៅ ជាពណ៌សភ្លាម។ ព្រះនាងក៏ប្រញាប់យករឿងនេះទូលព្រះអង្គអូព្រះអើយហេតុអីក៏សក់បុត្រីคล้ายទៅជាបែបហ្នឹងព្រះអង្គបានរកវិធីជាច្រើនដើម្បីបដូរពណ៌សក់របស់ព្រះនាងតែចុងក្រោយសក់របស់ព្រះនាងគឺនៅតែពណ៌សដដែលព្រះនាងពិតជាកាត់ទុកជាខ្លាំងស្ថិតនៅក្នុងភូមិមួយមានបរោះជំទង់ម្នាក់ដែលកំព្រារស់នៅតែតោលតែម្នាក់ឯងគាត់មានរបរជាអ្នកលក់ស្បៃ ជារៀងរាល់ថ្ងៃគាត់តែងតែដាក់ស្បៃរបស់គាត់ក្នុងសម្ពាធរបស់គាត់ហើយយកទៅផ្សារដើម្បីលក់គាត់ក៏ធ្វើដំណើរបន្តទៅមុខទៀតហើយក៏បានជួបនឹងឆ្កែមួយក្បាលអូឆ្កែតូចហេតុអីក៏ឯងនៅទីនេះ ប្រហែលជាឯងវង្វេងផ្លូវហើយ ទីនេះមានតែព្រៃទេចាំយើងនាំឯងទៅក្នុងភូមិវិញចុះក្រោយមកគាត់បានធ្វើដំណើរត្រឡប់មកពីផ្សារវិញ ប៉ុន្តែស្ពៃដែលគាត់លក់លក់មិនដាច់បន្តិចសោះឡើយមើលទៅប្រហែលជាថ្ងៃនេះដាច់បាយហើយមើលទៅ លក់មិនដាច់បន្តិចសោះឡើយប៉ុន្តែឆ្កែដែលគាត់បានជួយក៏បានត្រឡប់មកវិញហេតុអីក៏ឯងត្រឡប់មកវិញអញ្ចឹងមើលទៅឯងហាក់ដូចជាមានអ្វីប្រាប់យើងមែនទេឆ្កែក៏បាននាំគាត់ទៅកន្លែងមួយគាត់ក៏ទៅតាមវានេះជាកន្លែងអ្វីហេតុអីក៏ប្លែកម្ល៉េះហើយតើនោះជាអ្វី អូ ដំបងវេទមន្តមែនទេនៅលើដំបងគេសរសេរថាអាចសុំសេចក្តីប្រាថ្នាបានគ្រប់យ៉ាង តែប៉ុណ្ណេះខ្ញុំមានមាសប្រាក់ចាយមិនអស់ទេគាត់បានវិលត្រឡប់ទៅផ្ទះរបស់គាត់វិញមកដល់អញ្ចឹងបានស្រួលសុំមាសសុំប្រាក់ក្នុងផ្ទះតែម្ដងអោដំបងវេទមន្តអោដំបងវេទមន្តសូមឲ្យខ្ញុំមានមាសប្រាក់ ពេញផ្ទះមកនៅក្នុងផ្ទះរបស់គាត់មានមាសប្រាក់ជាច្រើនប៉ុន្តែមាសប្រាក់ទាំងនោះបាន សង្កត់គាត់ទៅណាមិនរួចឡើយមាសប្រាក់ពេញផ្ទះមកហេតុអីក៏មាសច្រើនណែនពេញផ្ទះអញ្ចឹងរោគតែដើរទៅមិនកើតសោះមើលទៅដាច់ខ្យល់ស្លាប់ឥឡូវហើយសូមដំបងវេទមន្តយកវត្ថុទាំងនេះចេញទាំងអស់បោះចោលក្នុងទឹកទន្លេទៅ និយាយហើយមាសប្រាក់ទាំងនេះបាន បាត់ចេញ ពីមុខរបស់គាត់ រួមទាំងផ្ទះរបស់គាត់ផងអោព្រះអើយបាត់ទាំងមាសប្រាក់បាត់ទាំងផ្ទះរបស់ខ្ញុំថែមទៀតដំបងវេទមន្តខ្ញុំសូមយកផ្ទះរបស់ខ្ញុំមកវិញទេ មិញនេះនិយាយថាយកទៅចូលក្នុងទន្លេខ្លាចតែយកមកវិញមកទាំងសัตว์ចម្លែកថែមទៀតចប់ហើយខ្ញុំពេលនេះគាត់គិតថាដំបងនោះនឹងបង្កគ្រោះថ្នាក់ឲ្យគាត់គាត់ក៏បានវិលត្រឡប់យកដំបងនោះទៅទុកវិញយើងមិនប្រើឯងទៀតទេ ឯងធ្វើឲ្យយើងបាត់ផ្ទះអស់ហើយគ្មានសល់អ្វីទៀតទេបន្ទាប់ពីគ្មានផ្ទះសម្បែងហើយគាត់ក៏បានដើរតែតោលមិនមានគោលដៅរហូតទៅដល់ប្រាសាទមួយកន្លែងហើយគាត់ក៏បានចូលទៅក្នុងប្រាសាទនោះគាត់ក៏បានដើរចូលទៅហើយក៏ឃើញផ្កាកុលាបក្រហមមួយតងនៅក្នុងកែវថ្មមួយហើយលពៅមួយផ្លែខែលហើយនឹងដាវភ្លាមនោះមានគ្រូវេទមន្តបានចេញមកគ្មានអ្នកណានៅទេសួស្ដី ដែលបានមកកាន់ប្រាសាទរបស់យើងអូលោកជាម្ចាស់ប្រាសាទមែនទេត្រូវហើយ យើងរងចាំលោកមកទីនេះយូរមកហើយថាម៉េចហេតុអីក៏លោកចាំខ្ញុំគឺចាំឲ្យវត្ថុ3ទៅលោកហេតុអីក៏លោកឲ្យវត្ថុនេះមកខ្ញុំព្រោះខ្ញុំនេះហើយ ជាឆ្កែដែលលោកបានជួយពីលើកមុននោះអីតើវត្ថុទាំង3នោះជាអ្វីទៅ ទី1 គឺជាលពៅ លពៅនេះនឹងคล้ายជាវាំងមួយយ៉ាងធំសម្រាប់លោកវត្ថុទី2គឺជាដាវហើយនឹងខែល សម្រាប់បង្កើតកងទ័ពការពាររាជវាំងហើយចុងក្រោយ គឺជាផ្កាកុលាបក្រហមមួយតងលោកយកវាទៅជួយឲ្យសក់ព្រះនាងពីពណ៌សទៅខ្មៅវិញ។ បន្ទាប់មកសុំព្រះនាងរៀបអភិសេកទៅអូខ្ញុំអរគុណលោកហើយដែលបានឲ្យវត្ថុទាំង3នេះមកខ្ញុំបន្ទាប់ពីបានវត្ថុទាំង3នេះហើយគាត់ក៏បានចេញទៅរាជវាំងដែលមានព្រះនាងសក់សហើយគាត់ក៏ចូលគាល់ព្រះអង្គដើម្បីជួយព្រះនាងតើលោកមកទីនេះមានការអ្វី ក្រាបទូលព្រះអង្គទូលបង្គំចង់មកជួយសង្គ្រោះព្រះនាងឲ្យមានសក់ពណ៌ខ្មៅវិញក្រាបទូល សូមព្រះអង្គទុកព្រះហឫទ័យចុះសេនាឆប់នាំគាត់ទៅជួបព្រះនាង ភ្លាមទៅព្រះអង្គក៏បានរាជនុញ្ញាតនាំគាត់ទៅជួបព្រះនាងចាញ់តែចាញ់តែខ្ញុំមិនចង់ជួបអ្នកណាទាំងអស់ព្រះនាងសូមទ្រង់ត្រជាក់ប្រតិសិនតាស្ដាប់ទូបង្គំនិយាយសិនក្រាបទូលទេ ខ្ញុំមិនចង់ស្ដាប់អ្វីនោះទេខ្ញុំមិនចង់ឲ្យអ្នកណាឃើញសភាពរបស់ខ្ញុំបែបនេះទេ ក្រាបទូលចុះបទូបង្គំអាចជួយកែប្រែសក់របស់ព្រះនាងតើទ្រង់គិតយ៉ាងម៉េចវិញក្រាបទូលលោកអាចកែប្រែវាតែប៉ុទេ ក្រាបទូលព្រះនាងពិតណាស់បានអញ្ចឹងខ្ញុំយល់ព្រមព្រះនាងបេះស្រទាប់ផ្កាកុលាបនេះ ដាក់ក្នុងទឹកហើយយកសក់របស់ព្រះនាង ជ្រលក់វាទៅ បានហើយក្រាបទូលព្រះនាងក៏ធ្វើតាមគាត់បន្ទាប់មក សក់របស់ព្រះនាងប្រែពីសទៅជាខ្មៅរលោងដោយកាលពីមុនវិញអូហូព្រះអាយខ្ញុំសប្បាយហរតេញណាស់ខ្ញុំអរគុណលោកហើយដែលបានជួយខ្ញុំក្រាបទូលព្រះនាង ទូបង្គំឃើញព្រះនាងសប្បាយព្រះហរតេញអញ្ចឹងទូបង្គំក៏រីករាយដូចគ្នាក្រាបទូលយើងពិតជាអរគុណលោកខ្លាំងណាស់ដែលបានជួយបុត្រីរបស់យើងអឺតើលោកចង់បានអ្វីយើងនឹងប្រទានឲ្យលោក ក្រាបទូលព្រះអង្គទូលបង្គំចង់រៀបអភិសេកជាមួយនឹងព្រះនាងក្រាបទូលទេលោកមិនអាចរៀបអភិសេកជាមួយព្រះនាងបានទេហេតុអ្វីទៅព្រះអង្គលោកមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបអភិសេកជាមួយនឹងទ្រង់ទេអញ្ចឹងតើទ្រង់ត្រូវការអ្វីក្រាបទូលប្រសិនបើជាលោកចង់រៀបអភិសេកជាមួយព្រះនាងលុះត្រាតែលោកត្រូវតែមានរាជវាំងដ៏ធំមួយ រួមទាំងសេនាការពារជាច្រើនផងដែរអោះក្រាបទូលព្រះអង្គទូបង្គំនឹងបង្ហាញឲ្យទ្រង់តតក្រាបទូលអឺគាត់បានយកលពៅដែលគ្រូវេទមន្តឲ្យមកគាត់ហើយធ្វើឲ្យលពៅคล้ายទៅជារាជវាំងមួយយ៉ាងធំអឺហើយចុះឯណាឯណាសេនាការពាររាជវាំងអឺសូមរងចាំបន្តិចព្រះអង្គគាត់បានយកខែលហើយនឹងដើរចេញមក រួចហើយធ្វើឲ្យវាคล้ายទៅ ជាសេនាជាច្រើនអ្នកក្រាបទូលព្រះអង្គអ្វីដែលព្រះអង្គត្រូវការទូលបង្គំបានធ្វើតាមប្រតិយរបស់ព្រះអង្គហើយក្រាបទូលតើទ្រង់នៅត្រូវការអ្វីទៀតក្រាបទូលអូទេទេទេទេទេទេយើងមិនត្រូវការអ្វីទៀតទេប៉ុណ្ណឹង លោកអាចការពាររាជវាំងរបស់យើងបាននិងបុត្រីរបស់យើងបានហើយពេលនេះយើងយល់ព្រម ឲ្យបុត្រីរបស់យើងរៀបអភិសេកជាមួយនឹងលោកហើយអរប្រគុណណាស់ព្រះអង្គអរប្រគុណទូបង្គំសប្បាយប្រតីណាស់ក្រាបទូលក្រោយមកវាសនារបស់គាត់បានផ្លាស់ប្ដូរទាំងស្រុង ដោយប្រែคล้ายពីអ្នកលក់ស្បៃហើយคล้ายទៅជាស្វាមីរបស់ព្រះនាង បន្ទាប់មកគាត់ក៏បាន គ្រប់គ្រងរាជាណាចក្របន្តពីព្រះអង្គយ៉ាងមានសេចក្តីសុខក្សេមក្សាន្ត